ឥឡូវតបើនឹងជីហើយជីហើយប៉ុន្តែអីឥឡូវនឹងលេងហើមលេងអីហើយលេងហើមទៀតគាត់ដើមរួចគាត់ដើមរួចបាទប៉ុន្តែដែលដែលជាភូជានឹងជាប្រហែលខែហើយនេះជាយូរហើយជាហើយឆ្នាំហើយជា3ឆ្នាំហើយពេលដែលពូចាប់ផ្ដើមប្រើអឺនេះជាបានហ្នឹងប្រហែលឆ្នាំហើយតាំងពីខ្ញុំទិញទឹកហូមឯងប្រហែលមុនដំបូងនោះប្រហែលឆ្នាំហើយ យើងក៏ភ្លេចដែរអញ្ចឹងតាំងពីពូចាប់ផ្ដើមចាប់ផ្ដើមយកទៅឃុំមកព្យាបាលហ្នឹងគឺអាតបៅអីហ្នឹងចាប់ផ្ដើមថយបាទមុនដំបូងខ្ញុំខ្ញុំវាកើតជំងឺអាទឹកទឹកនោមប្រៃហ្នឹងណាបាទដល់ទឹកនោមប្រៃវាហើមអាប្រអប់ជើងទាំងពីរហ្នឹងដល់ហើមហ្នឹងវាប៉ះស្អីនឹងដៃនេះដៃអាតេះហ្នឹងបាទប៉ះទៅវាដាច់ដាច់សាច់ទៅវាទៅជារីកមកមកហ្មងចេញតបៅហ្មងណាបាទ គាត់ចេញតម្លៃលេបអីក៏អត់បានលេបអីក៏អត់បានដែរបាទយើងថាគាត់ត្រូវបាទលេបណាមកត្រូវដែរបាទប៉ុន្តែពេលដែលយើងលេបហ្នឹងយើងយកតែខ្មុំហ្នឹងយកមកលាបលាងវាស្អាតអញ្ចឹងទៅលាបពីលើអាត្បៅរីងហ្នឹងបាទលាបលាបឲ្យជូរទៅហើយយើងយកសលៃហើយប្រទេសប្រទេសទៅយកមកបិទពីលើកុំឲ្យតែខ្មុំវាហៀចេញបាទបាទព្រោះអាហ្នឹងតើត្រូវ ក្តៅតែខ្មុំយាយចេញហើយអត់មាន លាយទេអត់លាយតែខ្មុំសុទ្ធបាទបន្តែយើងលេបលាយទឹកខ្មុំជាមួយលាមាទៀតដើម្បីផឹកហ្នឹងហើយដើម្បីផឹកឲ្យវាជាអាក្នុងវិញណាជាអាក្នុងទៀតបាទអាហ្នឹងអឺការលាយលាយបែបបែបមិនខ្លះលាយដូចថាទឹកអាអាលមានហ្នឹងមកខាំអញ្ចឹងមកសៅវាណាមកសៅមានណាខាំអញ្ចឹងទៅយើងជាចាក់លាយទេណាលាយឲ្យទៅជាផុកផុកផុកផុកណា បាទហើយភាសាកើតដែរមានអីឆ្ងាញ់ដែរឆ្ងាញ់ហើយដល់មែនតើខ្ញុំឲ្យចៅខ្ញុំពីរនាក់ខាងទៀតលេជាមួយខ្ញុំទៀតហ៎បាទប៉ុន្មានកន្លះដល់ឡាព្រាកាហ្វេណាបាទខ្ញុំមកឡាព្រាកាហ្វេមកស្លាប់ព្រាមកស្លាប់ព្រានេះគឺលបាយទឹកខ្មុំហើយនឹងម្សៅលមៀននេះលេចូលគ្នាឲ្យផែផែបាទអូយ៉ាពេលដែលលេទឹកខ្មុំនឹងម្សៅលមៀនជាមួយចៅមួយអីណាបាទតែខ្ញុំមកធំមួយនោះអាយុ 10ឆ្នាំហើយប៉ុន្តែវាពេលនោះគេថាអាកូវីដបំលែងខ្លួនទៅជា Delta បាទវាពងបែកពងបែកពងបែកមុខក៏មានដៃក៏មានជើងក៏មានបាទស្អីក៏មានដែរបាទបាទឲ្យតែលេងឆ្នាំបរាំងហ្នឹងបាទលេងឆ្នាំម៉ោងគាត់មកដែរវាល្មោះហ៎ដល់ល្មោះវាជាតអេអីវាជាតរីច្រើនបាទខ្ញុំមិនដឹងធ្វើម៉េចចែកអីផឹកអាល្មៀតមិនសៃល្មៀតមួយ តែខ្មុំមួយតាបាទដល់ផឹកទៅស្រាប់អាអាសម្បៅវាពេញខ្លួនហ្នឹងបាទជាអរលីងទៅណាអូអូអាដល់ជាអរលីងទៅអុយមិនត្រឹមផឹកមួយខែណាផឹក3ខែទៀតចាបានវាឈប់ផឹកបាទបាទអាយុប៉ុន្មានកូនក្មេងណាកូនក្មេងអាយុ10ឆ្នាំអូអាយុ10ឆ្នាំអាមួយជា6ឆ្នាំបាទផឹកដែរហើយផឹកដែរបាទផឹកដែរតែនោះអត់ឈឺទេអានោះអត់ឈឺអីទេប៉ុន្តែឲ្យវាផឹកទៅ ព្រោះវាលេងទូរស័ព្ទច្រើនណាខ្លាចខូចភ្នែកបាទព័ត៌មានហ្នឹងវាអាចជួយការពារភ្នែកដែលវាប្រើអាទូរស័ព្ទច្រើនហ្នឹងបាទខ្លាចវាអ៊ីវខ្លាចវាសោយបាទអញ្ចឹងឲ្យវាលេខជាមួយខ្ញុំទាំងអស់គ្នាតែអូអូបាទសិស្សម្នាក់3ខែខ្ញុំលេខដល់9ខែអញ្ចឹងបាទអញ្ចឹងដែលដែលពូចាប់ដើមភាសាទឹកឃុំលមៀតនេះគឺរយៈពេល6ខែ 9ខែ9ខែ9ខែប៉ុន្តែខ្ញុំលេបតាំងតិចទេបើខ្ញុំចេះតែលេបជាហើយហ្នឹងក៏មានរលេបដែរដែលឲ្យជាសះស្មៅហ្មងបាទកុំឲ្យវាកើតវិញហ៎និយាយទៅខ្ញុំមិនមែនត្រឹមតែសបើទេណាបាទតាំងពីចឹងកើតជំងឺបេះដូងអាបេះដូងហ្នឹងឲ្យតាអីតាំងតិចហ្នឹងលើកឡើងហ្នឹងដកដង្ហើមអត់រួចទេថប់ដង្ហើមយកមកណាបាទតោះអាមានដេករួយឆ្មាអីជូតក្បាលជូតអីចឹងទៅបានអន់ទៅវិញទៅបាទបាទព្រោះតាំងពីខ្ញុំផឹកអាហ្នឹង វាជាទាំងអាហើមពោះកូជាបាទអាឈឺកាពះដេកយប់ហើមពោះហ្នឹងជាហ្នឹងហើយទៅអាបេដូនហ្នឹងវាទៅជាដំណើរការអស់រីងណាបាទវាទៅល្អដំល្អវិញធំវាឈប់វិញបាទវាខ្ញុំឈប់ប្រើឆ្នាំប្រើអីយូរហើយបាទហើយពី3ឆ្នាំខ្ញុំអត់ដែរប្រើឆ្នាំបេះដូងកាលមុនខ្ញុំដេកប្រហែលថ្ងៃបាទបាទឆ្នាំទប់ទប់ឈៀបក៏លេខប្រហែលថ្ងៃដែរទប់អីគេ ទប់ឈាមទប់ឈាមបាទឡើងឈាមដែរឡើងអូអូទប់ឈាមអញ្ចឹងទៅដល់លេបទៅទៅវាបាត់អាឡើងឈាមបាត់អាបេះដូងទៅបាទខ្ញុំថាអានេះដំណើរការច្រើនមុខហ่ะព្រោះទៅជាដេកទៅថាលេបបន្តតតាឈប់ប្រើស្រាបេះដូងហ្មងទៅណាបាទបាទតតាឡើយហ្នឹងតែណាបាទហើយចុះជំងឺដែលហើមជំងឺទឹកនោមប្រៃហ្នឹងពូមានយូរណាស់ មកយូរហើយចប់20ឆ្នាំហើយយ៉ាងដល់ពេទ្យថ្នាក់ឲ្យលេបឲ្យញ៉ាំស្អីអត់ឲ្យញ៉ាំប្រៃផងហ្នឹងបាទឲ្យតងបាទឲ្យតមប្រៃដល់ថ្នាក់គេប្រាប់ថាឲ្យមួយថ្ងៃញ៉ាំតែមួយស្លាបព្រាកាហ្វេផងហ្នឹងបើហ្នឹងណាបាទមួយស្លាបព្រាកាហ្វេញ៉ាំមិនកើតអត់ឆ្ងាញ់ផងហ្នឹងអុយមួយថ្ងៃទៀតណា បាទបាទ20ឆ្នាំហើយ20ឆ្នាំណាបើយើងមិនតមជើនឹងហើមហើមខ្លាំងហ្មងបាទតើរួចទេដល់គេតាំងពីផឹកអាលាមៀតទៅខ្លួនទៅជើនឹងឈប់ហើមហ្មងឈប់ហើមដូចជាដូចជាតបែកអស់ទៅឈប់ហើមបាទប៉ុន្តែដែលពូដាល់ឯងរួចប្រហែលឆ្នាំហើយ20ឆ្នាំ30ឆ្នាំហើយប៉ុន្តែព្រោះខ្ញុំវាខូចខូចឆ្អឹងចកេះណាបាទ វាគឺចកេះតាំងពីចរាពរទៅបាទបាទដូចបាក់ចកេះហ្មងអាបាទបាទហើយមិនត្រឹមតែឈឺចកេះដើរមួយនឹងទៅវាក្រោយអាចជំងឺឡាផ្សេងផ្សេងច្រើនមុខទៅទៀតទៅណាចឹង20ឆ្នាំហើយដែលពូដារួច20ឆ្នាំខែស្រួង10ឆ្នាំទេពី10ឆ្នាំហ្នឹងឯងទុំថ្មីថ្មីហ្នឹងទេបាទដើររួចតាំងពីនោះមករហូតហ្នឹងបើគាត់ពីឈឺតែឈឺឈឺចកេះឈឺចកេះណាឆ្អឹងខ្នងក្រោយឆ្អឹងខ្នង គួរឲ្យគេថតមើលគេថាអត់ខូចអីផងយកឲ្យធ្វើមើលអត់ខូចជួនកាលអាចជាប់សរសៃជាប់អីស្រួលបើមិនសិនជាមានអ្នកកាយគេកាយអាចធូរបាទខ្ញុំចង់ឲ្យទៅរកអីយើងចង់តែគេយើងខូចទេមិនមានឈ្មោះទេហងៃមានឈ្មោះមិនអីតែទៅអត់ឈ្មោះទេអញ្ចឹងបាននិយាយថាតាំងពីអាផឹកទឹកខ្មុំល្មៀតនិងម៉ោងសៅល្មៀតហ្នឹងមកបាទវាបាត់ឈ្មោះប៉ុន្តែគ្រាន់យើងដើររួចទេណា ព្រោះពូនៅលើខែនឹងយូរហើយដល់ពេលអញ្ចឹងវាវាលែងដំណើរការសាច់ដុំស្អីវាតួនហ្មងដើរដើរដើរដើរអញ្ចឹងអត់រួចហ្មងបាទមិនមែនថាដេកយូរទេមកពីយើងដើររហូតទៅលក់អីវ៉ាល់នោះនៅលក់ខោអាវនៅផ្សារបាទដើរដើរដើរតួនជើងតើដេកតែហ្មងអឺហ្នឹងតែមកពីឈឺខាងហ្នឹងតែមកពីឈឺតាគេហ្នឹងបាទដើរដើរយូរទៅតួនខាងក្នុងអាកដាហ្នឹងអាហ្នឹង អញ្ចឹងកណ្ដងរហូតហ្នឹងបាទទៅដល់ពេទ្យពេទ្យគេថាអ៊ំឯងតំណាងហើយបាទដែលឈឺឆ្អឹងខ្នងហើយអត់ខូចខួរឆ្អឹងខ្នងបាទបើសិនតែខូចខួរឆ្អឹងខ្នងអ៊ំឯងដេកស្ដោកនិយាយក៏មិនចាញ់ស្អីក៏មិនចាញ់ដែរចាំមើលក៏មួយដែរបើនេះក៏ខូចកលាក់កលាក់ចឹងលាក់ចឹងអត់អលីអត់អីទេអត់ទេអត់វាអត់អីហូបើលាឈឺ បាទអត់ជឿទេបាទហើយមកយប់យប់តភ្លឺទាំងវ៉ាន់មែនតែនិយាយនេះអ្នកឲ្យធ្វើឲ្យគក់ចំបាច់គក់ចំបាច់ពីក្បាលប្រឡប់ទៅមក1មក2អធិរាជនោះបាទគាត់មកដេកផងបាទកាលនៅឈឺឥឡូវហ្នឹងឥឡូវហ្នឹងបាទអត់ឈឺហ្នឹងបាទតែគេប្រើយើងមិនហ៎អូចឹងហើយហើយចុះអីយាយនោះឈឺដែរនិយាយគាត់ប្រសាដែរគាត់ មិនថាទេប៉តលេឆ្នាំច្រើនមុខហ៎ចា5មុខ6មុខហ៎មួយថ្ងៃហ៎បាទក៏អត់សាសាខ្ញុំអត់សាអត់សាប៉ាន់ផឹកចាផឹកទឹកខ្លួនមួយថ្ងៃអូក៏សាទឹកខ្លួនមួយថ្ងៃដែរបាទបើថាមិនផឹកទេធ្វើការអត់ការទេចាតែទៀតអាទឹកខ្លួនទិញមកនោះទិញគាត់អ្នកផឹកបាទបាទហ្នឹងហើយនិយាយទៅរឿងទឹកខ្មុំហ្នឹងហើយពួកខ្ញុំធ្វើបានច្រើនហើយហើយបើសិនជាលពូអ្នក ប្រើប្រាស់តែខ្មុំអញ្ចឹងចាំដល់ពេលអស់ថាអស់ពីសពហើយនេះចាំទេទៅចាំខ្ញុំយកមកជូនបាទអត់អីទេបាទហ្នឹងចឹងមិនប្រៃបារម្ភលេងថាអស់លុយអស់កាយទេហ្នឹងអត់ទេហ្នឹងហើយចាំមើលដល់ពេលដល់អស់ចាំទេប្រាប់ខ្ញុំទៅបាទនិយាយទៅនិយាយត្រង់ទៅក៏សូម្បីតែឪពុកម្ដាយខ្ញុំមិនដឹងមិនគាត់ទាំងម៉ែក្មេងទាំងឪពុកបកានេះគាត់មិនសូវជាចំត្រូវជាមួយតែខ្មុំអញ្ចឹងដល់ពេលភាសាទៅគាត់ថាឈឺពោះឈឺកាពះឈឺអីរាកអីចឹងទៅណា ដល់ពេលអញ្ចឹងគាត់អត់សូវព្យាយាមទេបាទដល់ពេលអញ្ចឹងគាត់គាត់គាត់ប្រើតែឆ្នាំធម្មតាដល់ពេលអញ្ចឹងពេលដែលមានអ្នកដែលប្រើប្រាស់ឲ្យតែខ្ញុំជាអញ្ចឹងខ្ញុំចេះចង់ចែកម្លែកអញ្ចឹងថតទៅដាក់ Facebook ដាក់ YouTube អញ្ចឹងទៅព្រោះផ្សាយទៅអ្នកណាគាត់ចាប់អារម្មណ៍គាត់គាត់អាចយកទៅព្យាបាលទៅកប់ជំងឺគាត់គាត់គាត់គាត់ធូរស្បើយអញ្ចឹងទៅធរណាទឹកខ្មុំទឹកហូរហើយនឹងមានហ្នឹងមិនធំជាប៉ុណ្្នឹងឯងធំជា3ដូងឯងបាទខ្ញុំឆ្នាក់ដល់កាលនឹងរោងបាល់ទៅជាហ្នឹងណាបាទ ហើយអាមួយស្អែកលមៀនហើយនឹងទឹកខ្មុំហ្នឹងបាទជាដល់ហឺដងបានជាដល់ហឺដងបាក់ទៀតហឺដងមកវត្តឈាមហាក់បាត់ជើងមកឈាមហើយហ្នឹងបាទបាទគេហ្នឹងយើងញ៉ាំអាហ្នឹងមុនគេបាទបាទដល់ល្ងាចមុនបាយទៀតមុនបាយពេលល្ងាចមុននេះពេលព្រឹកមុនស្អីមុនញ៉ាំអីហ្នឹងបាទមុនញ៉ាំអីហ្នឹងអត់ទាន់អាពុះទៅទេហ្នឹងគឺដាក់មួយស្លាបព្រាសិនបាទ ដល់ពេលល្ងាចឡើងក្រោយឬក៏មុនឡើងក្រោយលក់បានស្អីក៏បានហើយនឹងៀបដេកដាក់ទៅបានអត់តែមុនសម្រានគឺដាក់ម្សាពីទៅទៅសម្រានលក់សួរទៅក្រាលកាពះមុនគេណាបាទទៅយើងជាដាក់អាហារអញ្ចឹងទៅអត់អីទេបាទបាទស្រួលបាទបាទអញ្ចឹងកាមុនឈឺដល់ជាគួងទេណាហើយមួយគួង បាទឈឺជើងហ្មងមកហើយបាទ ដល់ពេលអាលេបមាននឹងជាទាំងអស់អាអាឈឺស្លាក់ក៏ជាបាទអាស្អីក៏ជាអាឬដូងម៉ាក៏ជាស្អីក៏ជាជាទាំងអស់តែតោះតែដើមរួចដើមរួចខូចឆ្អឹងខ្នងហ្នឹងហ្មងបាទចុះអឺពូផ្នែកមិនដែរផ្នែកអឺផ្នែកអត់អីទេលឺដល់បាទផ្សាផ្នែកអត់ប្រមាក់មើលផ្នែកភ្លឺចេះហ្នឹងផ្នែកភ្លឺភ្លឺរហូតដល់ខ្នល់ផ្កែអឺ ហ្នឹងហើយនេះជួយវាទប់ទប់វាដែរណល់តឹងគោឃ្មុំកុំឲ្យវា ដូចថាវាដល់ពេលវាស្វាំងស្វាំងប្រឹកហ្មងណាបាទឲ្យវាជួយទប់ភ្នែកយើងបាទចាំតែបាញ់នេះឲ្យបើថានៅក្រាញការខ្ញុំលក់ដូរនៅ ខាងមុខនោះមើលលោដល់នោះផ្លូវបាយយកណៃបកាយបាទ អាអាទឹកខ្មុំហើយនឹងល្មៀនហ្នឹងអាបាទវាជួយចឹងបានខ្ញុំឲ្យចៅខ្ញុំលេបដៃនោះជួយទៅដល់ផ្នែកទៀតបាទជួយផ្នែកខ្លាំងណាបាទអញ្ចឹងខ្ញុំអរគុណច្រើនបាទបាទអរគុណអូនខ្ញុំជម្រាបលាពូហើយនេះខ្ញុំជូនពូមានអាពូក៏យកជ្រើសរើសតែខ្មុំយកព្យាបាលទៅព្រោះជំងឺពូហ្នឹងវាធូរស្បើយមកវិញបាទបាទអញ្ចឹងពេលដែលខ្ញុំថតវីដេអូនេះក៏ខ្ញុំថតក្នុងការចែករំលែកដែរអាចបានយកទៅផ្សព្វផ្សាយផងដែរ អេទឹកឃុំខ្ញុំបកែយកទៅគួរយកប្រើលក់ទឹកឃុំលក់អីមិនមែនគោលម្ដងចឹងទេអញ្ចឹងណាបាទបាទចឹងគឺទឹកដៅក្នុងការចែករំលែកនៅបទសោតនៅគឺថាអាការៈជំងឺរបស់គោដែលធ្លាប់ឈឺមកអញ្ចឹងថាបាទបាទជំងឺអីខ្លះអីចឹងទៅហើយបាទបាទគោប្រើវិធីសាស្ត្រជាបាលហ្នឹងយ៉ាងម៉េចយ៉ាងម៉េចហ្នឹងណា